លួចស្នេហ៍អូដឹងពីយូរខែថ្ងៃបងហាញស្រីទៅតាកាយវិកានៅមិនហ៊ានពោលពីស្នេហ៍ប្រាំជីវ៉ាឲ្យអូនបាន មើលចិត្តទៅអូនមិនចាប់អារម្មណ៍អូនមិនយល់ឬធ្វើមិនដឹងទៅប្រលឹងអូនរំលឹកពីអ្នកផ្សេងលឺអូនរំលឹក Like my evening. Roll